អូខេបាទសួស្តីអ្នកទាំងអស់គ្នា បាទអឺកាលពីវីដេអូមុនបាទមេរៀនទី9ខ្ញុំបានបង្ហាញអ្នកទាំងអស់គ្នាអំពីការបំបែកវងរបស់សត្វឃ្មុំបាទអញ្ចឹងអឺការបំបែកវងបែបធម្មជាតិរបស់សត្វឃ្មុំគឺបងប្អូនបានដឹងហើយថាតើវាបំបែកដោយសារអីណាអញ្ចឹងវាមានលក្ខខណ្ឌមួយចំនួនដែលខ្ញុំបានបង្ហាញបងប្អូនអំពីវីដេអូមុនអូខេបាទអញ្ចឹងដោយដែលខ្ញុំបានសន្យាប្រាប់បងប្អូនអញ្ចឹងកាលពីវីដេអូមុនខ្ញុំបានប្រាប់អ្នកទាំងអស់គ្នាថា នៅវីដេអូនេះខ្ញុំនឹងបង្ហាញអំពីបើការរត់ចោលសម្បុករបស់សត្វឃ្មុំអញ្ចឹងវា មានពីរប្រភេទនៃការរត់ចោលសម្បុករបស់សត្វឃ្មុំបាទខ្ញុំរំលឹកឡើងវិញគឺទី1ការបំបែកសម្បុកលក្ខណៈធម្មជាតិអញ្ចឹងឲ្យទៅដល់ពេលដែលមានលក្ខខណ្ឌមួយចំនួនដែលខ្ញុំបានប្រាប់បងប្អូនពីវីដេអូមុនមកអញ្ចឹងឃ្មុំនឹងចាប់ផ្ដើមបំបែកសម្បុកបាទហ្នឹងគឺវាជាឱកាសល្អសម្រាប់យើងដែរ យើងអាចបំបែកពូជវាបានយើងអាចបង្កើនពូជឃ្មុំយើងអាចបង្កើនផលិតផលទឹកឃ្មុំ បានតាមរយៈការបំបែកពូជលក្ខណៈធម្មជាតិរបស់វានឹងផងហើយនឹងបំបែកពូជទៅតាមអ្វីដែលយើងចង់ឲ្យឃ្មុំបើមានឃ្មុំច្រើនសម្រាប់កសិដ្ឋានយើងផងបាទហ្នឹងគឺជារឿងសំខាន់នេះគឺខ្ញុំនិយាយអំពីរឿងការរត់ចោលសម្បុកឬក៏បោះបង់ចោលសម្បុកបាទអញ្ចឹងមេរៀននេះគឺសំខាន់ដែរបាទសម្រាប់អ្នកដែលទើបចាប់ផ្ដើមអាជីពចិញ្ចឹមឃ្មុំពេលខ្លះបងប្អូនឃើញទឹកឃ្មុំច្រើនបងប្អូនចាប់ផ្ដើមវាយទឹកឃ្មុំបាទឬក៏បងប្អូនស្ទើរបច្ចេកទេសបាទអាចដាក់ ការចៃជ្រុលអាចដាក់ឆ្នាំមួយចំនួនដែលព្យាបាលជំងឺអាចធ្វើឲ្យមានផលប៉ះពាល់ទៅដល់សត្វឃ្មុំអញ្ចឹងវាអាចធ្វើឲ្យវាបោះបង់ចោលសមុខបាទអញ្ចឹងវាមានលក្ខខណ្ឌជាច្រើនបាទតកតងទៅនឹងការបោះបង់សមុខខ្ញុំនឹងបង្ហាញបងប្អូននៅក្នុង វីដេអូបន្តអំពី intro ទៅថាតើមូលហេតុអ្វីដែលធ្វើឲ្យខ្មុំបោះបង់ស្មុកបាទដូចអ្នកនរគ្នាបានដឹងហើយគឺខ្មែរយើងគឺមានអាណាចក្រដ៏ល្បីល្បាញមួយកាលពីជាង1000ឆ្នាំបាទជិត1000ឆ្នាំមុនបាទ8 900ឆ្នាំមុនបាទសតវត្សទី11ទី12ចាប់ពីសតវត្សទី9មកដល់សតវត្សទី12 13ហ្នឹងគឺខ្មែរបានក្លាយទៅជាចក្រភពមួយដ៏ធំនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ហើយបានធ្វើប្រាសាទយ៉ាងច្រើនប៉ុន្តែមូលហេតុមួយចំនួនបាទដោយសារ បាទសង្គ្រាមបាទដោយសារបន្លាយទឹកការកកស្ទះធ្វើស្រែមិនបានអញ្ចឹងបន្ទាប់មកមានអាកាសធាតុរាំងស្ងួតកើតជំងឺដែលធ្វើឲ្យខ្មែរបានបោះបង់ចោលក្រុងអង្គរបាទគេហៅក្រុងពិសិដ្ឋឬក៏ក្រុងនៃស្ថានសួគ៌សពនិមិត្តនៅលើโลกបាទ artificial heaven on earth បាទអញ្ចឹងខ្មែរបានបោះបង់ចោលក្រុងអង្គរអញ្ចឹង ឥឡូវខ្ញុំក៏រំលឹកបងប្អូនប៉ុណ្ណឹងតកតងនឹងរឿងហ្នឹងហើយថ្ងៃនេះគឺខ្ញុំនឹងនិយាយបានអំពីសាច់ឃុំទេតែហេតុអីបានសាច់ឃុំវាបោះបង់ចោលសម្បុកហើយជាតិពេលហ្នឹងក៏ខ្ញុំបង្ហាញពីបងប្អូនថាមូលហេតុអីដែលខ្មែរបោះបង់ចោលក្រុងកបាទអញ្ចឹងមនុស្សហើយនឹងសាច់ក៏វាមានស្តៀងស្តៀងគ្នាដែរគ្នាវាមិនខុសគ្នាបានទេបាទអញ្ចឹងយើងជួបគ្នាបន្ទាប់ពី intro ទៅអ្នកទាំងគ្នានឹងបានឃើញវីដេអូការរត់ចោលសម្បុកឬក៏បោះបង់ចោលសម្បុករបស់សាច់ឃុំអូខេ អូខេឥឡូវយើងបាទការបបង់ចោលសម្បុកឬក៏ការរត់ចោលសម្បុក វាកើតឡើង នៅ ពេលដែលវងឃុំទាំងមូល បានបោះបង់ចោលសម្បុករបស់វាទាំងស្រុងតែម្ដងការបបង់ចោលសម្បុកគឺអាចកើតឡើង ពីស្ថានភាពមិនអំណោយផល ជាពិសេសគឺនៅរដូវប្រាំង ឬរដូវវស្សាក្នុងអាកាសធាតុក្តៅឬនៅ ក្នុង រដូវភ្លៀង។ ការបបងចោលសម្បុកនេះជាធម្មតាគឺកើតឡើងនៅពេលចន្លោះម៉ោង10ព្រឹក ទៅម៉ោង3រសៀលប្រភេទនៃការរត់ចោលសម្បុកនេះគឺមានពីរប្រភេទទី1គឺវាជាការគ្រោងទុករបស់សត្វឃ្មុំ និងទី2គឺជារឿងបន្ទាន់ដែលមិនបានគ្រោងទុកសញ្ញាណនៃការបោះបង់សម្បុក មានដូចជា ទី1គឺកម្មករវាបង្កើតបរិយាកាសមិនឲ្យមេវាពង15ថ្ងៃមុននឹងបោះបង់ចោលសម្បុក ចំនួនពងនិងដង្កូវនៅក្នុងសម្បុកគឺត្រូវបានកាត់បន្ថយបន្តិចម្ដងបន្តិចម្ដងកន្លែងដែលផ្ទុកទឹកដមលំអងគឺត្រូវបានវារំលាយចោលមានខ្មុំតិចតួចដែលហើរចេញចូលសម្បុកវានៅតាមស្រកចូលមានកម្មករជាច្រើនគឺហើរជុំវិញសម្បុកពេលវាចេញដំណើរគឺវាហោះលឿនឡើងលើខ្ពស់បន្តអំពីការបោះបង់សម្បុកតាមការគ្រោងទុកនោះហើយ វាក៏បន្សល់ទុកនៅទូទទេកូនដង្កូវនិងទឹកឃុំខ្លះ អាចត្រូវបានទុកចោលនៅ ក្នុងសម្បុកចាស់នោះមូលហេតុដែលបណ្ដាលឲ្យមានការបោះបង់សម្បុកនឹងគឺដោយសារតែការប្រមូលផលទឹកឃ្មុំ របស់អ្នកចិញ្ចឹមឃ្មុំ នៅចុងបញ្ចប់នៃរដូវឈើកាលគឺបានធ្វើឲ្យកង្វះខាតចំណីអាហារនៅ ក្នុងសម្បុកនៅក្នុងកំឡុងពេលដែលខ្វះខាត វាអាចមាន ជំងឺឆ្លងដូចជាការវាយប្រហារអំពីពពួកចៃស្រមើលនិងប៉ារ៉ាស៊ីតផ្សេងៗទៀត។ ការប្រើប្រាស់ថ្នាំព្យាបាលជំងឺរបស់អ្នកចិញ្ចឹមឃ្មុំហួសកម្រិត ការគ្រប់គ្រងសម្បុកមិនបានត្រឹមត្រូវទៅតាមរដូវនៃវងឃ្មុំនីមួយៗការបំបែកសម្បុកពុំមាន បច្ចេកទេសត្រឹមត្រូវ ពេលសម្បុកឃុំវាខ្សោយ គឺវាត្រូវគេឆក់ប្លន់អំពីទូផ្សេងផ្សេងដទៃទៀតកង្វះកន្លែងសំស្របនិងមានសមត្ថភាព ក្នុងការធ្វើឲ្យមុំនឹងមានការហោះហើរឬក៏ចេញចូលដោយ លក្ខណៈល្អប្រសើរ ចុងក្រោយបំផុតគឺជាលក្ខណៈ Zen របស់ឃ្មុំនោះតែម្ដងភាពខុសប្លែកគ្នា ហើយនឹងភាពដូចគ្នារបស់សាច់ឃ្មុំ ដែលបំបីសម្បុក ហើយនឹងឃ្មុំរត់ចោលសម្បុកទី1គឺភាពដូចគ្នា គឺកម្មករប្រមូលទៅឃ្មុំហើយហើរចេញ ពី សម្បុកទៅនៅពេលវេលាចាក់លាក់មួយដូចគ្នាទី2គឺឃ្មុំកម្មករនឹងគឺហើរទៅឆ្ងាយពីសម្បុក ហើយចាក់ចេញទៅដូចគ្នា ភាពខុសគ្នារវាងការបោះបង់ចោលសម្បុកហើយនិងការបំបែកសម្បុកការបំបែកសម្បុកទីមួយគឺកើតឡើងនៅក្នុងរដូវសម្បូរទឹកដមសម្បូរលំអងដោយសារតែកំណើនឃ្មុំច្រើនហើយនឹងកង្វះកន្លែងទំនេរគឺវាកកស្ទះនៅក្នុងការបង្កើនឬក៏ការកសាងសម្បុកថែមចំណែកការរត់ចោលសម្បុកនោះគឺកើតឡើងនៅក្នុងអំឡុងពេលនៃការខ្វះខាត ឬក៏ដោយសារតែស្ថានភាពមិនល្អដែលបណ្ដាលឲ្យវងឃ្មុំចុះខ្សោយទាំងអាកាសធាតុកង្វះចំណីហើយនឹងការកើតឡើងនៅពពួកចៃស្រមោលនិង ជំងឺផ្សេងផ្សេងចំណែកឯខាងការបំបីសម្បុកមានន័យថាឃ្មុំគឺនៅតែបន្តការរកចំណីដដែល ចំណែកឯការរត់ចោលសម្បុកនោះវិញគឺមានន័យថាឃ្មុំវាឈប់រកស៊ីចំណីតែម្ដងការបំបែកសម្បុកគឺឃុំមួយផ្នែកប៉ុណ្ណោះនៃវងឃុំទាំងអស់ បានហើរចោលសម្បុក ហើយចំណែកឯខាងឃុំដែលវារត់ចោលសម្បុកគឺឃុំទាំងអស់គឺវារត់ចេញពីសម្បុកទាំងអស់ខាងកៅអំបែកសម្បុកនេះគឺកន្លែងដែលឃុំផ្ទុកនៅលំអងទឹកដមនៅតែស្ថិតនៅក្នុងផ្លិតដដែលបន្ទាប់ពីវាបំបែកសម្បុកចំណែកការរត់ចោលសម្បុកហ្នឹងគឺជាទូទៅ គឺផ្លិតនៅទទេ បន្ទាប់ពីការរត់ចោលសម្បុកបើទោះបីជាមានកម្មករខ្លះកូនអង្គើខ្លះទឹកឃុំខ្លះក៏ត្រូវវាទុកចោលក៏ដោយ សត្វឃ្មុំបានរកទីតាំងនៅជាបណ្ដោះអាសន្ននៅទៀបទៀបនៅពេលដែលវាកំពុងតែរកគោដៅណាមួយជាក់លាក់ហើយជាពិសេសគឺវានៅទុំនៅក្បែរក្បែរនឹងសម្បុកចាស់របស់វាចំណែកឯឃុំដែលរត់ចោលសម្បុកគឺគោដៅរបស់វាគឺវាបានដៅទុករួចជាស្រេចហើយហើយដូច្នេះឃុំដែលបោះបង់ចោលសម្បុកនឹងគឺវាហើរឡើងខ្ពស់ជាងទីតាំងចាស់ពីសម្បុកហើយទៅឆ្ងាយសត្វឃុំហើរទៀបទៀប ចំណែកឯខាងការបំរត់ចោលសម្បុកនោះវិញ គឺ ខ្មុំហើខ្ពស់ហើយលឿនខ្មុំបំបែកវងតាំងទីលំនៅយ៉ាងងាយទៅជាសម្បុកថ្មី ហើយចាប់ផ្ដើមរកស៊ីចំណីភ្លាមភ្លាមបន្តអំពីបានសម្បុកថ្មីចំណែកខ្មុំដែលរត់ចោលសម្បុកគឺតាំងសម្បុកបានហើយងាយនឹងបោះបង់ចោលសម្បុកនោះទៀត ការបំបែកសម្បុក ថ្មី គឺវាមានការរីកចម្រើនបន្ទាប់អំពីការបំបែកសម្បុក នោះ គឺជាគុណប្រយោជន៍របស់អ្នកចិញ្ចឹមឃ្មុំ និងវងឃ្មុំទាំងមូលហើយវាមានប្រយោជន៍សម្រាប់អ្នកចិញ្ចឹមឃ្មុំក្នុងការបំបែកពូជឲ្យបានច្រើន ការរត់ចោលសម្បុកនេះគឺជាការចំណាក់ចាក់ចោលសម្បុកហើយវងថ្មី នោះក៏គ្មានការរីកចម្រើនផងទេវាមាន តែ ផលមិនល្អសម្រាប់អ្នកចិញ្ចឹមឃ្មុំទៅវិញ បន្តទៅនេះគឺអ្នកទាំងអស់គ្នានឹងដឹងអំពីការគ្រប់គ្រងហើយនឹងការរៀបចំដើម្បីកំឲ្យឃុំវិរុទ្ធចោលសម្បុកទី1គឺក្រោយពីការប្រមូលផលទឹកឃុំអ្នកទាំងអស់គ្នាត្រូវតែទុកទឹកឃុំខ្លះនៅពេលប្រមូលផលលើកចុងក្រោយនៃពេលដែលសម្បូរទឹកដមចិញ្ចោឃុំដោយដាក់ទឹកស្ករបន្តរយៈពេល2-3ថ្ងៃបើសិនបើកូនដង្កូវមិនមានកម្លាំងផ្ទុកចំណីនៅឡើយត្រូវតែពិនិត្យមើលនិងអង្កេតព្យាបាលជំងឺសាឃុំឲ្យបានទាន់ពេលវេលា សម្អាតទូឃ្មុំជាប្រចាំដើម្បីការពារសត្វល្អិតសត្វចង្រៃចៃសម្បល់ជាដើមឡាកុំរំខានសម្បុកឃ្មុំដោយការត្រួតពិនិត្យជាញឹកញាប់ពេកគ្រប់គ្រងឃ្មុំទៅតាមរដូវហើយការពារចំណីឃ្មុំពីអាកាសធាតុត្រជាក់ក្តៅសើមខ្លាំងដាក់ផ្លិតដែលមានកូនដង្កើញ័របន្ថែមពីសម្បុកខ្លាំងទៅជួយសម្បុកខ្សោយៗដើម្បីការពារវាពីការឆោះប្លន់ ដាក់សម្បុរឃ្មុំនៅកន្លែងដែលសមរម្យហើយការពារពួកវាពីកម្ដៅខ្លាំងត្រជាក់ខ្លាំងនិងការរំខានផ្សេងផ្សេងដូចជាផ្សែងសំឡេងរំខានអំពីយានយន្តនិងការឆ្លងកាត់ប្រសាពីហានខ្ញុំទួបន្តពូជអាសាដូស្ដាច់ឬក៏មេជារៀងរាល់ឆ្នាំរាច់ហ្នឹងនេះវាពងឲ្យធម្មតាហើយអញ្ចឹងខ្ញុំយកមកដាក់នៅក្នុងទូណាដែលអត់ស្ដាច់ ចុះទៅហើយបងប្អូនបាទមើលសកម្មភាពរបៀបដែលវាស្គាល់គឺស្ដាច់ដើរទៅវាដើរទៅអត់មានណាគេមករំខានខំអីទេគឺគេវែងគេបើកផ្លូវឲ្យវាដើរអញ្ចឹងមើលសកម្មភាពបែបហ្នឹងគឺវាស្គាល់ហើយ អូខេឥឡូវយើងបានមកដល់ទីបញ្ចប់ហើយបងប្អូនការបោះបង់ចោលសម្បុកឬក៏ការរត់ចោលសម្បុករបស់សិស្សឃុំបងប្អូនបានដឹងហើយអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅសម្រាប់អ្នកដែលចិញ្ចឹមឃុំថ្មីថ្មីបងប្អូនគួរតែប្រយ័ត្នផងដែរបាទសប្បាយចិត្តបីទេឃើញទឹកឃុំបងប្អូនវាយទឹកឃុំពេលទឹកឃុំអស់បាទពីសម្បុកពីទូបាទមានជំងឺបាទចង្កឹះបងប្អូនដាក់វានៅកន្លែងក្តៅក្តៅហួសហេតុអាចនឹងធ្វើឲ្យវាពិបាកនៅវាមិនសំណុកសុខស្រួលអញ្ចឹងឃុំក៏វារត់ អូខេអញ្ចឹងពេលដែលយើងមានឃ្មុំបាទយើងទិញឃ្មុំមកយើងយកទៅដាក់នៅព្រៃហើយរយៈពេលមួយអាទិត្យបាទយើងខ្ជិលបាទយើងរវល់អត់បានទៅមើលកន្លះខែមួយខែពេលយើងទៅមើលសោះទូបាទអញ្ចឹងមានមូលហេតុដោយដែលខ្ញុំបានរៀបរាប់ប្រាប់បងប្អូនហ្នឹងឯងអញ្ចឹងសម្រាប់អ្នកថ្មីបាទវាមិនមែនជារឿងស្រួលទេបងប្អូនខ្លះគិតថាឃ្មុំស្រួលចាំទៅដាក់ទៅក្នុងព្រៃទៅកើតផលឲ្យយើងហើយបាទអញ្ចឹងពេលដែលយើងដាក់ចោល លុយក៏វាចោលទៅតាមនឹងដែរអញ្ចឹងណាបាទអញ្ចឹងខ្ញុំជួបបងប្អូនប៉ុណ្្នឹងឯងបាទតកតងទៅនឹងរឿងខ្មុំរត់ចោលសម្បុកឬក៏ខ្មុំបោះបង់ចោលសម្បុកអូខេនៅវីដេអូក្រោយខ្ញុំនឹងជួបបងប្អូននៅមេរៀនថ្មីទៀតតកតងទៅនឹងការបំបែកពូជបែបអីហ្នឹងគឺយើងនឹងជួបគ្នានៅមេរៀនបន្តបន្តទៀតអូខេបាទអញ្ចឹងជួបគ្នាប៉ុណ្្នឹងបាទជួបគ្នានៅវីដេអូក្រោយបាទ